នៅសំណួរមួយដែលមុននឹងបញ្ចប់នេះដោយសារមានមីមួយចំនួនគាត់បានសំណុំសំណុំពរឲ្យជួយបញ្យលលើចំណុចមួយថាគាត់បានស្ដាប់ឮការតាក់លៀមច្រើនការបង្រៀនការបញ្យលពីទួនទួនឬក៏តាមរយៈអឺណែហុកុំផ្សេងផ្សេងតាមការសូត្រពុទ្ធវត្តអីផ្សេងផ្សេងហ្នឹងបាននិយាយថាអ៊ូម៉ាត់មូហាម៉ាត់យើងនេះ73ក្រុមហើយក្នុងចំណោម73ក្រុមហ្នឹងគឺ 72ក្រុមចូលនរកាហើយមានតែមួយក្រុមនេះចូលសុរកាហើយគាត់មានចម្ងល់មែនទេថាហេតុអីបានជាអ៊ុម៉ាត់មូហាម៉ាត់ជាអ៊ុម៉ាត់ដែលល្អជាងគេអាគិតហ្សាម៉ាន់ហើយមាននប៊ីជារ៉ាសូលដែលល្អជាងគេរ៉ាសូលអាគិតហ្សាម៉ាន់ហើយបែរទៅជាអ្នកដែលចូលនរកាច្រើនជាងគេអានេះជាចម្ងល់របស់គាត់ណាជាគាត់សួរថារឿងហ្នឹងវាយ៉ាងម៉េចទៅទួនករណីនេះ ជាករណីនេះលិនសូមលើកយកអ្វីដែលជាចម្ងល់របស់គាត់ដល់ភ្ជាប់មកជាមួយនឹងហាឌីសដែលនប៊ីលោក រំលឹកផ្ទាល់តែម្ដងនប៊ីយើងបានបញ្ជាក់នៅក្នុងប្រសាសន៍របស់លោកមួយថា افترقت اليهود على 71 فرقة នប៊ីបានលើកឡើងថាពួកយ៉ាហូឌីណាយ៉ាហូឌីគឺអ៊ុម៉ាត់នប៊ីមូសាអាឡៃសាឡាមពួកយ៉ាហូឌីនេះវានឹងបែកអ៊ុម៉ាត់របស់នប៊ីមូសាបែកទៅជា71ក្រុម Fawahidatul fil jannah wa sab'una fil nar មកក្រុមដែលចូលសុរការបស់អល់ឡោះ70ក្រុមនេះចូលនរកាអ៊ូម៉ាត់យ៉ាហូឌីអូអ៊ូម៉ាត់អពូយ៉ាហូឌីអ៊ូម៉ាត់នប៊ីមូសា وافترقت النصارى على 72 فرقة فإحدى وسبعون في النار وواحدة في الجنة គាត់ថាដោយឡែកអ៊ុម៉ាត់ពពួកណូស្រនីពួកក្រណាអ៊ុម៉ាត់នប៊ីមូសាអាឡៃនប៊ីអ៊ីសាអាឡៃសាឡាម បែកទៅជា72ក្រុមច្រើនជាងមុនមួយក្រុមហើយ71ក្រុមចូលនរកាមានតែមួយក្រុមទេចូលសុរកាឃើញទេ والذي نفس محمد بيده ហើយសម្រាប់មូហាម៉ាត់ដែលស្ថិតនៅក្នុងខ្ញុំសូមស្បាត់នឹងអល់ឡោះដែលស្ថិតដែលជីវិតរបស់មូហាម៉ាត់ស្ថិតនៅកណ្ដាប់ដៃរបស់អល់ឡោះថា ستفترقن أمتي على 73 فرقة ដោយឡែកអ៊ុម៉ាត់មូហាម៉ាត់នេះនឹងបែកទៅជា73ក្រុមច្រើនជាងមុនទៅទៀតអឺហ្វីរកាត់73ក្រុមវ៉ាវ៉ាហ៊ីដាតុនហ្វីលយ៉ាណាវ៉ាសិនតានីវ៉ាសាបូនហ្វីណាមានតែមួយក្រុមនេះចូលសុរកា72ក្រុមចូលនរកា គីឡាយ៉ារ៉ាស៊ូលឡោះម៉ាន់ហុំពេលនេះសាវត្តឆ្ងល់ទៅពេលដែលវាថាដូច្នេះថាយ៉ារ៉ាស៊ូលឡោះណាណាគេ72អ្នកដែលចូលសុរកាមួយក្រុមហ្នឹងណាគេ ពួកសាវត្ថគឺទៀមទារកចំណុចណា ដែលល្អដើម្បីគាត់អនុវត្តពួកគាត់ខ្លាច73ក្រុមមិនគិតមើល72ចូលទៅហើយដល់សល់តែមួយនឹងតិចណាស់តិចទេចឹងក៏ឡារ៉ាស៊ូលបានបញ្ជាក់ថាអលយ៉ាម៉ាក្រុមដែលចូលសូរ្យនេះក្រុមយ៉ាម៉ាចឹងក្រុមយ៉ាម៉ានេះក្រុមអីនៅក្នុងរីវ៉ាយ៉ាត់ផ្សេងទៀតនប៊ីថាម៉ាអាណាអាឡៃហ៊ីវ៉ាអូសហាប៊ីក្រុមយ៉ាម៉ានេះគឺរីវ៉ាយ៉ាត់ផ្សេងថា ក្រុមណាហើយដែលអនុវត្តតាមខ្ញុំ ដល់ពីថាអញ្ចឹងពេលដែលខ្ញុំនៅរស់ហ្នឹងខ្ញុំធ្វើយ៉ាងម៉េចវាអនុវត្តតាមគោលការណ៍ហ្នឹងច្បាប់ហ្នឹងវ៉ាអូសហាពីឲ្យបន្ទាប់ពីខ្ញុំទៅគឺសហបត្តិរបស់ខ្ញុំ ដែលត្រូវដែលដែលអូម៉ាត់ក្រោយនឹងអនុវត្តតាមឬក៏អ្នកដែលតន់នឹងអនុវត្តតាមអ្នកហ្នឹងជាក្រុមដែលចូលសុទ្ធចឹងនេះគឺជាអ្វីដែលនប៊ីយើងមូហាម៉ាត់សុសឡាម បានឲ្យនិយមន័យថាក្រុមដែលជោគជ័យនេះគឺក្រុមដែលអនុវត្តតាមលោកបន្ទាប់ពីអត់ពីលោកទៅអនុវត្តតាមសហបត្តិរបស់លោកចឹងអានេះហើយដែលយើងចង់បាននោះមិញ ហើយចងល់មីដែលដាក់ជាសំណួរនេះគឺល្អពីព្រោះបារម្ភដូចគ្នាថា73ក្រុមហើយសល់តែមួយគិតមើល72ក្រុមគឺខុសទាំងអស់ក៏ប៉ុន្តែគ្រាន់តែអូឡាម៉ាលើកឡើងថា72ក្រុមដែលខុសទាំងអស់នេះដែលចូលនៅរការនេះអ្នកខ្លះចូលតាំងពីដើមរហូតដល់ចប់អមតៈតែម្ដងអ្នកខ្លះចូលទៅមានកម្រិតទោសរបស់វារួចខ្លួនមកវិញអ្នកខ្លះរួចចូលតិចចូលច្រើនប៉ុន្តែបើអ្នកណាហើយស្លាប់ក្នុងនាមជាអ្នកអ៊ីស្លាមអត់មានសិរិកអល់ឡោះអត់មរតៈទេ ឬក៏ជ្រិកអល់ឡោះឬក៏គាត់បរតាប់តែគាត់ទៅវត្តមុនពេលដែលគាត់ស្លាប់អ្នកនឹងនឹងបានសុរគររបស់អល់ឡោះនៅកាយក្រោមជាក្នុងចំណោម72ក្រុមហ្នឹងមានអ្នកខ្លះនឹងរួចចេញពីនរកមកវិញដូច្នេះសរុបសេចក្តីមកវិញសម្រាប់ចម្ងល់របស់មីថាធ្វើយ៉ាងម៉េចយើងជាអ៊ុម៉ាត់មូហាម៉ាត់នេះឲ្យបានស្លាប់ក្នុងនាមជាអ៊ុម៉ាត់មូហាម៉ាត់ទុំជ្រិកអល់ឡោះកុំបរតាប់អល់ឡោះមានសំណាងចូលសុរគរត្រូវតែបានសុរគរប៉ុន្តែ ធម្មតា មានទោសគឺយកទៅអាងយកទៅដុតរឿងមក ច្បាប់ហើយ បន្តមកបានរួចខ្លួនវិញយ៉ាចានេះគឺជាអ្វីមួយដែលមីមានចម្ងល់ហើយលិនគិតថាចម្ងល់របស់មីនេះគឺចំណេញទាំងអស់គ្នាព្រោះរឿងនេះជារឿងមួយដែលបារម្ភមែនទែនវាគួរណាស់ថាអ៊ុម៉ាត់មូហាម៉ាត់ជាអ៊ុម៉ាត់ដែលល្អជាងគេក៏ប៉ុន្តែបែរទៅជាបែរទៅជាច្រើនជាងគេច្រើនជាងគេណាអ៊ុម៉ាត់មូហាម៉ាត់ចាដោយសារអី ទ្រឹស្ដីច្រើនពេកឆ្ងល់ច្រើនពេកគិតតែខ្លួនឯងអត់មើលទៅលើច្បាប់ណាយើងមើលទៅជាក់ស្ដែងវាជាងឯងអញ្ចឹងចំណុចនេះលិនសុំវាអល់ឡោះសម្រាប់ជាម្ចាស់ក៏ដូចជាមីមីយើងជួយសុំទៅអល់ឡោះឲ្យយើងបានស្ថិតនៅក្នុងចង្កោមអ៊ូម៉ាត់មូហាម៉ាត់ដែលចូលសូរហ្គើពីដើមរហូតដល់អមតៈតែម្ដងបើមិនដូច្នេះក៏សុំវាអល់ឡោះជាម្ចាស់ឲ្យយើងបានស្ថិតនៅក្នុងចង្កោមអ្នកដែលនឹងរួចខ្លួនចេញពីនរកាបានសូរហ្គើរបស់អល់ឡោះអ៊ីនសាអល់ឡោះ